កែវតារាតានិយាយពីរ៉ាម៉ូសតិចមកតែពុតរ៉ាម៉ូសខ្ញុំនិយាយហើយណាបាទឥឡូវបន្ថែមជូនប្រិមត្តតិចព្រោះរសារនិយាយមុនហ្នឹងប្រិមត្តនៅតិចបាទសម្រាប់រ៉ាម៉ូសគឺបានចេញពីរៀលម៉ាឌ្រីតជាផ្លូវការហើយដោយមានការប្រកាសក្តែងក្តែងជាមួយនឹងការសម្ភាសនៅក្នុងបទសម្ភាសសារព័ត៌មាននៅក្នុងក្រៅប្រទេសផងដែរបាទនៅក្រៅប្រទេសផងដែរសម្រាប់រ៉ាម៉ូសបានសម្រក់ទឹកភ្នែកបាទចង់និយាយថាជាធម្មតាទេរស់នៅទីតាំងមួយរយៈពេល16ឆ្នាំហើយប្រិមត្តសម្រាប់រ៉ាម៉ូសជាមួយរៀលម៉ាឌ្រីតគឺ16ឆ្នាំហើយ ធ្លាប់ស៊ីអត់ស៊ីឃ្លានលើកពៀនជាមួយគ្នាតែមកដល់ពេលនេះគឺដល់ពេលវេលាដែលត្រូវបញ្ចប់ហើយបាទហើយ សម្រាប់ក្លឹបដែលរ៉ាម៉ុងនឹងអាចនឹងទៅនោះគឺអាចមានដូចជា Man U អាចមានដូចជា Manchester City បាទអាចមានដូចជា Paris បាទប៉ុន្តែក្លឹបទាំងនោះហាក់បីដូចជាថមថយត្រឡប់មកវិញហើយក្លឹបដែលអាចនឹងរ៉ាម៉ុងនឹងទៅ បាទអាចនឹងមានភាគរយច្រើននោះគឺសេវឡាវិញហើយហេតុអីក៏ព្រោះតែมันមានក្លឹបណាផ្សេងនោះគឺតាក់ទងទៅគាត់ បាទអញ្ចឹងមានតែសេវឡាទេហើយអត់មានគេហៅថា free agent អត់មានការទិញដូរទេ មានតែចលចាមួយកីឡាករត្រូវមកតែម្ដងបាទអញ្ចឹងសេវឡានេះហេតុអីគាត់ទៅសេវឡាជាក្លឹបដើមរបស់គាត់ហើយណាមួយទៀតហ្នឹងគឺប្រពន្ធរបស់គាត់ហ្នឹងគឺនៅសេវឡានឹងឯងបាទអញ្ចឹងគាត់អាចនិយាយថានៅជិតក្រុមគ្រួសារណាហើយនឹងមានក្លឹបមួយទៀតហ្នឹងគឺក្លឹបនៅខាងប្រទេសចិនបាទអញ្ចឹងសម្រាប់ក្លឹបដែលខ្ញុំបានលើកឡើង3ក្លឹបមុនដូចជា Man U Manchester City ហើយនឹង Paris ហ្នឹងដូចជារៀងបាទគេរំធំថយបន្តិចហេតុអីបានធំថយដោយសារតែ រ៉ាម៉ូសពីរដូវកាលចុងក្រោយគឺមានបញ្ហាសុខភាពមិនសូវបានបង្ហាញសមត្ថភាពនោះទេ បាទតានិយាយពី Haaland ផងបាទខ្ញុំបន្ថែមពីលើ Haaland តិចមុននឹងឈានទៅគូបាទយើងត្រូវវិភាគក្នុងថ្ងៃនេះតែម្ដងបាទបាទហើយបើសិនជាយើងនិយាយអំពី Erling Haaland មកដល់ពេលនេះគឺគេហៅថា personal term បានន័យថាកិច្ចព្រមព្រៀងរវាង Haaland ទៅជាមួយនឹង Chelsea នោះ គឺបានឈានចូលដល់រវាងបុគ្គលហើយជាមួយនឹងក្លឹបហើយបាទឥឡូវនេះនៅសល់តែមួយដំណាក់កាលចុងក្រោយទេ គឺរវាង Dortmund ហើយជាមួយនឹង Chelsea បើសិនជា Chelsea និយាយត្រូវគ្នាជាមួយនឹង Dortmund ហើយនោះមានន័យថា Haaland នឹងវិលត្រឡប់បាទមិនវិលនឹងផ្លាស់ប្ដូរមកកាន់ទឹកដី របស់ Chelsea ហើយ Stamford Bridge បាទហើយបើសិនជាប្រិមិត្តស្រមៃមើលថា ប្រសិនបើ Chelsea មាន Haaland មួយរូបទៀតសួរថាតើ Chelsea នៅ ក្នុងរដូវកាលក្រោយនឹងទៅជាយ៉ាងណាប៉ុន្តែក៏ជម្រាបជូនប្រិមិត្តតែប្រសិនបើយក Erling Haaland មកបានមែននោះមានន័យថា Timo Werner បាទនឹងខ្លាចជាជាមួយបុគ្គលដែលត្រូវជំរុះចេញបាទព្រោះថាអត់អាចទុកឲ្យជន់រោលព្រោះតម្លៃពលកម្មខ្ពស់គួរសមបាទទី2គឺអក្រាហកេមី បាទអក្រាហកេមីនេះក៏មានការបាទទន្ទ្រង់បាទគេថាថាការតាក់ទងបាទតាក់ទងមកច្រើនមែនទែនបាទហើយបើយើងនិយាយទៅសម្រាប់ Chelsea នេះគឺមាន2ធំ ទី1 Erling Haaland ទី2 Akrah Hakimi បាទ Erling Haaland ដើម្បី មកយកមកជំនួសជាមួយនឹងបាទ Timo Werner សម្រាប់អក្រាហាគេមីគឺយកមកដើម្បីជំនួសរោរបស់បាទហាក់គីមសេយិចបាទអញ្ចឹងសម្រាប់ហាក់គីមសេយិចនៅទីម៉ូវនឺហាក់បីដូចជាមិនស្ថិតនៅក្នុងខ្សែភ្នែករបស់លោកតូម៉ាទូសែលនោះទេបាទអញ្ចឹងយើងអាចនិយាយបានថាសម្រាប់នៅក្នុងឆ្នាំក្រោយនេះបាទ Chelsea គេចាប់ដើមលយទៀតណាបាទសៃហាដាវីកាបាទបារាំងលើកពាននេះហើយហ៎ប្រូទីរៀលហ្វែនបាទពីទូបាទពូពីតិចបាទសួស្ដី អង្គសវណ្ឌីតាអឹមបាប៉េមករៀលម៉ាឌ្រីតអត់នៅទេកំពុងចរចាអ៊ីស្កូបាទអ៊ីស្កូអត់មានមាត់អីទេអ៊ីស្កូគាត់ថាអ៊ីស្កូនេះអាចនឹងនិយាយបានថានៅចប់អឺរ៉ូនេះអាចនឹងមានក្លឹបផ្សេងតាក់ទងហើយតាមពិតទៅសម្រាប់រៀលម៉ាឌ្រីតបានចាំទទួលយកសំណើ ចាប់តាំងពីពាក់កណ្ដាលរដូវកាលមុនមកម៉េះបាទប៉ុន្តែអត់ទាន់មានក្លឹបណាដាក់សំណើ ដើម្បីចង់បានអ៊ីស្កូទេបាទអញ្ចឹងអត់ដឹងថាយ៉ាងណាយ៉ាងណីទេសម្រាប់អ៊ីស្កូបាទហើយសម្រាប់ជំរឿសជាតិអេស្ប៉ាញនោះក៏អត់មានទៅទៀត បាទបាទលេតាមិនដានរីវេរ៉ាទីអត់បានលេងអ៊ីតាលីចឹងតាសៃបាទវេរ៉ាទីនឹងដូចជាមានបញ្ហាសុខភាពបាទបាទណាគេចំនួនរ៉ាមរ៉ាម៉ូហ៎បាទដាបាវដាដាវអ្នកដែលចំនួនតំណែងបាទអ្នកដែលចំនួនតំណែងកាពីតែនរបស់រ៉ាម៉ូសគឺកីឡាករមានវ័យចំណាស់ដូចគ្នាគឺម៉ាសេឡូបាទហើយនេះគឺជាលើកដែលអាចនិយាយបានជាលើកដំបូងរបស់ក្លឹបដែរ បាទដែលកីឡាករជាគេហៅថាជនជាតិបរទេសដែលជាកាពីតែនបាទព្រោះពីដើមមកកាពីតែនរបស់រៀលម៉ាឌ្រីតហ្នឹងគឺជាសញ្ជាតិអេស្ប៉ាញបាទមិនដែលមានសញ្ជាតិផ្សេងទេហើយម៉ាសេឡូប្រិមត្តដឹងហើយសញ្ជាតិរបស់គាត់បាទសញ្ជាតិអីបាទប្រេស៊ីលប្រេស៊ីលបាទបាទអញ្ចឹងជូនប្រិមត្តអញ្ចឹងបាទហើយឥឡូវនេះគឺអាចនិយាយបានថាម៉ាសេឡូនេះគឺចំនួនតម្លៃកាពីតែនរបស់ Sergio Ramos បាទ